ខ្ញុំឈ្មោះគឹមហួងចាសូមស្វាគមន៍ព្រះអង្គម្ចាស់មានសំណួរមួយឆ្ងល់យូរហើយថាអហេតុអីអឺយើងបានកើតជាមនុស្សទាំងអស់គ្នាហេតុអីបានជាអឺមានចិត្តលោភលន់ច្រើនហើយពេលដែលយើងត្រឡប់ទៅវិញហ្នឹងយកមានអឺដូចថាយកឲ្យបានទៅសោះហេតុអីបានជាចង់លោភលន់ យកអ្វីដែលអឺយកទៅមិនបានហ្នឹងអឺចម្លើយដោយខ្លីបានជាយើងកើតមកវាមានចិត្តលោភលន់ទាំងអស់គ្នានឹងបើមិនច្រើនក៏តិចដែរហ្នឹងហើយមកពីយើងកើតពីអាពូជលោភលន់ហ្នឹងនៅក្នុងបដិច្ចសមុបបាទឃើញទេដោយអំណាចតណ្ហាការប្រាថ្នាហ្នឹង វានាំឲ្យមានកម្មហើយកម្មហ្នឹងវាបង្កើតកណើតឃើញណាឃើញទេអញ្ចឹងវាមានពូជលោបហ្នឹងមកបង្កើតឲ្យមិនលោបទៅចម្លែកម្យ៉ាងទៀតដែលជាបច្ច័យងាយឲ្យមានការលោភលន់ព្រោះជីវិតនឹងមានទុក្ខលំបាកគេថាបើជីវិតនេះវាអត់មាន ទុក្ខលំបាក ទេភាពលោភលន់ក៏មិនជាសម្បូរដែរឧទាហរណ៍ដូចពេលសัตว์កើតជាព្រំ ព្រំមែនតេណា វាណាព្រមមែនតែនអត់មានភាពលោភលន់នេះអត់ចេះដដើមគ្នាទេពីព្រោះអត់ខ្វល់រឿងបងធនាគារអត់មានឈឺត្រូវចូលពេទ្យឃើញទេដល់ទុកនឹងវាស្រាលទៅអាលោភលន់ហ្នឹងក៏វាវាថយមកអញ្ចឹងដែរប្រវត្តិដើមកាប់ដែលមនុស្សដើមកាប់ដែលសំដែងមកមនុស្សកើតដបងឡើយអត់ចេះលោភលន់ទេព្រោះពូជវាទៅមកពីព្រំមែនតែនហ្នឹងហើយ អឺនៅពេលដែលកិលេសនោះវាកាប់ម្ដងបន្តិចម្ដងបន្តិចធ្វើឲ្យអាសរីរាង្គរបស់មនុស្សនឹងផ្លាស់ប្ដូរហើយវាមានទុកលំបាកដល់ពេលមានទុកលំបាកចេះឃ្លានដំបូងមនុស្សអត់ចេះឃ្លានទេទៅមកពីព្រំមែនតែនហ្នឹងហើយប៉ុន្តែដល់យូរយូរទៅអាកិលេសនេះវាកាន់តែច្រើនឡើងច្រើនឡើងមកធ្វើឲ្យមនុស្សមាន feeling ថា clean បើអត់អាហារ clean ប៉ុន្តែវានៅសេសសល់ប៉ុនស្រូវសលៃអីហ្នឹងដុសឯង ចឹងចឹងមនុស្សទំពាស៊ីស្រូវសលៃដោះឯងចឹងទៅ ទៅមួយចំអែតមួយចំអែតប៉ុន្តែដល់ទៅចឹងទៅវាហត់វាលំបាករាល់ថ្ងៃក៏កើតគំនិតលោភលន់បោចវាមកទុកស៊ីស្អែកទៀតឃើញទេបើស៊ីតែម្ដងហើយឆ្អែតរហូតមានចាំបាច់លោភចឹងទៅអីឃើញទេដោយសារវាមានឃ្លានហ្នឹងយកទុកពេលក្រោយទៀតនេះគ្រាន់តែជាអំណះអំណាងខ្លះសរុបមកទី1ព្រោះកំណើននេះកើត ធោលោភនឹងឯងនឹងលោភជាបច្ច័យផ្ទាល់ខ្លួនផងសំបីតើឪពុក ម្ដាយដែលបានយើងមកហ្នឹងក៏ព្រោះតលោភនឹងឯងបានបានមកហ្នឹងអត់លោភអត់បានយើងមកទេចាបាទអាកម្មយើង ធ្វើក៏លោភម៉ែឪជួបគ្នាក៏លោភដែរលោភព្រោះអំណាចស្នេហារបស់គាត់ផងលោភព្រោះគាត់ចង់ឲ្យគាត់ចាស់ទៅ មានកូនមើលថែអីផងឃើញសឹកពូជលោភឯងផ្សំដោយពូជលោភលោភ លួនមានបងបងស្រីគាត់ចង់មានប្រសាសន៍សួរដល់កូនចាស់ដែរថា ធ្វើម៉េចកុំឲ្យមនុស្សយើងលុបលុនខ្លាំងអញ្ចឹងអស់តាអឺគឺការយល់ពុទ្ធោជាបដិបត្តិនឹងគ្នាអវិជ្ជានោះវាជាមេនៃអភិបលោភនឹងទៀតណាលោភនឹងវាលោភហើយក៏ប៉ុន្តែវាមានតួអវិជ្ជានឹងវានាំឲ្យ ធាតលោភហ្នឹងកាន់តែលោភឡើងរហូតដល់ភ្លេចថាខ្លួនឯងអត់ងាប់ចឹងតាមភាពលោភរបស់មនុស្សរាល់ថ្ងៃដូចខ្លួនឯងអត់ស្លាប់ចឹងមែនទេកណាដូចទៅពូទីនរាល់ថ្ងៃតាមឧទាហរណ៍អញ្ចេះឧទាហរណ៍ថាអឺជ្រូកដែលគេចិញ្ចឹមគេឲ្យបាយឆ្អែត គេដាក់ទឹកលើភក់តិចតិចទៅឲ្យវាដេកហើយវាស៊ីឆ្អែដល់ថ្ងៃតែវាអត់ដឹងទេវាសុបាយចិត្តណាចាបានកូនកំមុំគេដាក់បាយឲ្យរាល់ថ្ងៃហ៎វាសុបាយចិត្តណាបានស៊ីអ៊ូបអ៊ូបអ៊ូបហើយដេកហើយថត់ឡើងទៅលូលូហើយសុបាយចិត្តណាអត់ចាំបាច់អឺទៅធ្វើអីទេ ទំនងមើងងាយឆ្កែឆ្កែអត់សូវបានបាយឆ្អែតទេតាមស្រុកស្រែបើមកពីជនបទដឹងឯងឆ្កែស្រុកយើងមែនទេចាឆ្កែហេងជ្រូកពីណាគេឲ្យបាយឆ្អែតជាងជ្រូកជ្រូកហ្នឹងហើយជ្រូកហ្នឹងអាចមើងងាយឆ្អែតឆ្កែទៀតឆ្កែខំព្រុសផងខំដេញសัตว์ផងបណ្បាយមិនសូវឆ្អែតទេតែជ្រូកដល់ពេលស៊ីដេកស៊ីដេកគេសុបាយចិត្តកូនកំមុំគេដាក់បាយឲ្យ ដល់ពេលកូនកំមុំគេដល់ថ្ងៃការគេកាប់ជ្រូកហ្នឹងឯងហ្នឹងហើយព្រោះអីជ្រូកហ្នឹងអត់រត់ទៅណាទេដល់អាភ្លេងការតិចតិចនៅអ៊ុកអ៊ូអ៊ុកអ៊ូហ្នឹងណាដល់គេចាក់ចាក់កបានរើសួរថាដែលជ្រូកហ្នឹងអត់រត់ទៅណាហ្នឹងណាវាបានដឹងទេដឹងទេអត់អត់ដឹងទេ វាដឹងទៅសុបាយវាដឹងទៅជីវិតអញប៉ុណ្ណឹងអូខេហ្មងនឹងស៊ីឆ្អែតអីដេកប៉ុណ្ណឹងឯងទៅណាទៀតតែបើសិនវាដឹងតម្រុយដឹងថាការកូនគេប្រហែលថ្ងៃទៀតហ្នឹងកាប់អញហើយបើវាដឹងណានៅសុបាយចិត្តនឹងគេឲ្យបាយនឹងទៀតទេអត់សុបាយចិត្តដេកភក់នឹងទៀតទេអត់រកផ្លូវរត់ហ្នឹងហើយជីវិតនេះដូចគ្នាដែរ សំខាន់ទី1ទល់តែដឹងថាជីវិតនេះជាទុកបានរលផ្លូវរត់កណ្ណាតែបើមិនដឹងជីវិតនេះជាទុកតាមសេចក្តីពិតទេលោភលន់មិនចេះចប់ទេដំបងឡើយគិតថាបើបានកង់ទៅល្អជាងដើរមែនទេកណ្ណាក្រោយមកបើបានដើរអឺបើបានម៉ូតូល្អជាងកង់កណ្ណាក្រោយមកទៀតបើបានឡានល្អជាងម៉ូតូកណ្ណាហើយបើបានផ្ទះនៅធំទៀត កាន់ល្អជាងខ្ទមណាដល់ពេលឈឺទៅពេទ្យពេទ្យគេថាឲ្យដើរហើយឲ្យសាជីកងវិញអញ្ចឹងដូចជារឿងកំ pl ែងទៅជាការពិតមែនទេតែខ្លាញ់ឡើងច្រើនដេកច្រើនសិនតិចច្រើនអត់ដើរជិះតាឡានអត់ជិះកង់អត់រត់អត់ដើរបន្តិចងាប់ហើយ ចង់និយាយថាម៉េចតាមពិតជីវិតនេះដូចមុខរបួសចឹងយើងមិនមែនមិនត្រូវការទេរបស់សម្រាប់រស់ត្រូវតែធ្វើការត្រូវតែរោទទួលទានប៉ុន្តែបើដឹងថាជីវិតនឹងរស់នៅដែលសមស្របបំផុតនឹងគឺត្រូវធ្វើអីត្រូវមានអីហើយយើងរករបស់ឲ្យវានៅក្នុងតម្រូវការរស់នៅជាជីវិតសាមញ្ញដូចគេដូចឯងចឹងប៉ុន្តែវាមិនសូវក្តៅក្រហាយទេហ្នឹងហើយ ប៉ុន្តែបើមិនដឹងដូចជ្រូកហ្នឹងហើយចង់បញ្ចប់មហូបកូនកំមុំគេហ្នឹងហើយកណាហ្នឹងមានរឿងច្រើនណាមនុស្សថាចង់ធ្វើឲ្យជីវិតបានសុខឲ្យមាននេះហើយមាននេះទៀតមាននេះហើយមាននេះទៀតដល់មានគ្រប់ហើយមានដេកផ្ទះហ្នឹងណាដេកឈូសចង់បញ្ចប់មែនទេណែប៉ិនស្ដាប់ប៉ុណ្្នឹងគេថាងាប់ធัวទេសឲ្យតែអញ្ចឹងអាណាខំរោស៊ីបាទ តែមិនតែឲ្យវានៅក្នុងតម្រូវការបើមានហើយប្រើទៅកុំថាំនឹង iPhone 4ចេញមកនេះអឺអី14នឹងអា14ណាអូវាមាន function អីអីអីគួរទិញអត់ទេខ្មៅថាទិញមានលុយទិញទៅតែមកលេងបានទិញនឹងនេះមានទេណាហើយបើមិនមានទិញអានឹងបញ្ហាទុកខ្ចីលុយគេទិញអានឹងបញ្ហា ហ្នឹងតែបើមានហើយទិញទៅ ស្មើទៅវិញទិញដែរ